ស្រឡាញ់គេទុកគេដូចជីវិតគេបដូរចិត្តឲ្យគ្នាទឹកភ្នែកព្រមតែនាងមកប្រាប់គ្នាសុំបែកថ្ងៃស្អែកឈប់ជប់គ្នាទៀតហើយរឿងស្នេហាវាមានតែប៉ុណ្្នឹងគ្នាទីដឹងទុកមុនរួចហើយដឹងថានាងគ្មានចិត្តស្មោះអីឯងឡើយ ទើបឆ្លើយឲ្យឯងឈឺចាប់គ្នាយកទឹកភ្នែកមកអង្វរសូមនាងកុំឲ្យទៅកុំឲ្យចោលផ្លូវដែលធ្លាប់ដើររួមគ្នាបែតោទូបានពីខូចចិត្តឈប់គិតឲ្យនាងរੂក្រមគ្រាប្រពេលក្បែរគ្នាគ្មានចិនស្រឡាញ់ទេ ពេលគេនៅស្នេហ៍គេនៅក្បែរគេឲ្យសប្បាយចិនពេលគេអមចិត្តគឺយើងត្រូវអស់ដងឡៃជប់គិតនោមឲ្យចិត្តរីងរៃបើភ្នែកចាំតទៅមនុស្សថ្មីធ្វើដូចបើនាងចង់ដោះដៃចោលចោលអែង កិនថាឈប់ហើយលុបឈ្មោះនាងចាញ់តែដល់ក្តីស្រឡាញ់មិនបានហាមយ៉ាងណាក៏គ្នាហាមមិនបានខត់ប្រានបានមិនអាយខត់ចិត្តត្រូវតែបើត្រូវតែជឿចាប់ក្លិនសំខាន់អីត្រូវចេញធ្វើចិត្តគិតថានាងជាមនុស្សស្រីដែលអក្រក់ កុហកបោកប្រាស់ឯងទៅចំគ្នាយកទឹកភ្នែកមកអង្វរសូមនាងកុំអោយទៅកុំអោយចោលផ្លូវដែលធ្លាប់ដើររួមគ្នាបែតោទួបានពីខូចចិត្តឈប់គិតអោយនាងរੂក្រមគ្រាព្រោះពេលក្បែរគ្នាគ្មានចិនស្រឡាញ់ទេ នៅស្នេហ៍គេនៅក្បែរគេឲ្យសប្បាយចិនពេលគេចង់ចិនគឺយើងត្រូវអស់ដំឡើយឈុំគិតនោមឲ្យចិត្តរីរៃបើភ្នែកចាំតទៅមនុស្សថ្មីធ្វើមិនដេចបើនាងចង់ដោះដៃចោលអែងហើយគ្នាយកទឹកភ្នែកមកអង្វរសូមនាងកុំឲ្យទៅកុំឲ្យចោលផ្លូវដែលធ្លាប់ដើររួ ទទួលបានពាក្យខូចចិត្តឈប់គិតឲ្យនាងរស់ក្រមគ្រារូបពេលក្បែរគ្នាគ្មានចិនស្រឡាញ់ទេពេលគេនៅស្នេហ៍គេនៅក្បែរគេឲ្យសប្បាយចិត្តពេលគេចង់ចិនគឺយើងត្រូវអស់ដុំឡើយចង់គិតនោមឲ្យចិត្តរីងរៃបើភ្នែកចាំតទៅមនុស្សថ្មីធ្វើមិនដាច់បើនាងចង់ដោះដៃចោលអើយ ធ្វើម្ដេចបើនាងចង់ដោះដើចូលអែងហើយ